ឥឡូវជាបន្តមកខ្ញុំបាទសូមអរគុណខ្ញុំដល់បងអូនចន្ទធូបងអូនចន្ទធូនៅស្រុកដែលទឹកណាបងអូនសូមអញ្ជើញឡើងវេទិកាដើម្បីត្រៀមមួយបាត់បាត់គឺទៅដល់បងអូនប្រុសក៏ដូចជាបងស្រីបងចន្ទធូសូមអញ្ជើញឡើងបងសូមអញ្ជើញបងចន្ទធូអុយអាស្នូតតែដៃមួយមើលបងអូនអើយ 어. មប្រឹងអំទួឲ្យស្ដីឲ្យស្ទើលេចរាក្រយ៉ាតែសូម hỏi sư linh thật là giả chiếc nâng